បងក្រក្រៃរូបបងចង់បានគ្រប់អ្វីអ្វីបំពេញចិត្តស្រី ច្បាក់ត្រចកឆ្លងមុខមកភត្រាពោផងត្រៀមស្លាត់ត្រយងអស់ហើយអង្គីទាំងអូនស្

ថាស្រីមានគូ